ថ្ងៃនេះខ្ញុំចង់ចាញ់មុនហ្នឹងខ្ញុំបានឃើញคลิปវីដេអូមួយអឺនេះរបស់ខ្ញុំជាគេងគិតចុះឡើងចាអ្នកស្រីឌីសវេតចាតាមពិតខ្ញុំមិនដែរទៅតែចង់តបតឲ្យជាមួយគាត់ទេប៉ុន្តែខ្ញុំឃើញសម្ដីគាត់វាជ្រុលហួសហេតុពេកចាហ្នឹងហ่ะអញ្ចឹងបងប្អូនជួយ share ជួយ share ផងដោយសារឥឡូវហ្នឹងខ្ញុំយកអញ page live ហើយ page ហ្នឹងនៅក្នុងធីតាឈឿន មកក្មេកអើយទៅក្រោបពីគេងបើកឲ្យแชร์វិញអណាស់អញ្ចឹងជួយแชร์បងផងរតនារបស់បង account ធីតាភូឥឡូវហ្នឹងអត់ចូលបានទេអត់តន់ចូលបានទេហើយធីតាឈឺនវានៅ ក្នុងវានៅក្នុងទូរស័ព្ទដៃនេះ share អត់កើតទេអញ្ចឹងជួយ share ឲ្យបងផង Thank you. បងជួយ share ផងបងបងហាណាបងបងហាណាតបងជួយ share ផងបងជាមួយខ្ញុំខ្ញុំ share បន្តិចសិនគីឡូអញដល់បងវា account ឥឡូវហ្នឹងគេវាអុកឡុកវាចូលបិទខ្ទេចចូលបិទខ្ទីអស់ហើយតែចឹងទៅយើងវាពិបាកដែរហ្នឹងណាអញ្ចឹងបានខ្ញុំខ្ញុំបង្កើត page តែប៉ុនខ្ញុំ live នៅក្នុង ចាសួស្តីចាអរគុណច្រើនសាមីសាមីអ្នកចាសួស្តីសួស្តីបងប្អូនជួយ share ផងបងប្អូនព្រោះ account ខ្ញុំគេបាត់អស់ហើយចង់ខ្ញុំ share អត់កើតទេដើម្បីឲ្យបងប្អូនបានចូលមើលចាបន្តិចថ្ងៃនេះខ្ញុំចង់ចេញចង់ចេញនិយាយបន្តិចខ្ញុំឃើញអ្នកស្រី D Savage ដែលជាតារាភាពយន្តតាំងពីសម័យ7ឆ្នាំ70ហ្នឹងហើយឃើញគាត់ចេញមកនិយាយខ្ញុំឃើញសម្ដីគាត់ជ្រុលហួសហេតុ តើវាជ្រុលហួសហេតុដល់កម្រិតណាខ្ញុំនឹងចាក់សម្លេងគាត់ជូនបងប្អូនស្ដាប់ហើយយើងស្ដាប់ហើយយើងពិចារណាទាំងអស់គ្នាតើសម្ដីរបស់គាត់នឹងឆ្លុះបញ្ចាំងអំពីតត្តភាពពិតនៅក្នុងសង្គមខ្មែរយើងសប្តាហ៍ដែរឬទេណាវាឆ្លុះបញ្ចាំងពីអតត្តភាពពិតនៅក្នុងសង្គមខ្មែរដែរឬទេវាជាការឈឺចាប់មួយសម្រាប់ពលរដ្ឋខ្មែរសម្រាប់បងប្អូន កម្មករខ្មែរនៅពេលបើសិនជាពួកគាត់បានលឺសម្ដីរបស់អ្នកស្រីឌីសាបេត បើគាត់បានឮសម្ដីហ្នឹងជាជាភាសាមួយដែលគាត់កំពុងបញ្ឈឺឌឺដល់តែឲ្យបងប្អូនកម្មករភាសានេះគឺថាចាក់ដោតមែនតែនក្នុងនាមគាត់ជាតារាណាតារា ជើងចាស់តារាដល់ល្បីពួកអីតាមរយៈតារាគឺថាមានអត្តពលណាសម្រាប់មហាជនណាពួកអីយើងគ្រប់គ្រងគាត់គាត់អាចនិយាយដើម្បីថាបំផុសបំផុលផ្សព្វផ្សាយទៅដល់មហាជនណា ហើយយើងឮសូរសម្ដីគាត់មកឮសូរសម្ដីគាត់នៅក្នុងคลิปវីដេអូនេះគឺថាខកចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំឮសូរសម្ដីរបស់គាត់នៅក្នុងនេះហ្នឹងហើយហើយខ្ញុំក៏ចង់ចេញឆ្លើយតបគាត់បន្តិចដើម្បីឲ្យគាត់ដឹងកុំឲ្យគាត់នឹងប្រើភាសាគឺថាវាបានឆ្លប់បញ្ចាំងពីអ្វីដែលជាការពិតនៅក្នុងសង្គមចា៎អឺបងប្អូនសូមជួយសូមជួយ share ផងបងបងប្អូនសូមជួយ share បន្តិចខ្ញុំ share អត់កើត លេង share នៅក្នុង account នេះសិនបាទដែរដល់ពេល Facebook គេបិទខ្ទេចបិទខ្ទីអស់ចឹងទៅ ឥឡូវខ្ញុំ live នៅក្នុង page live នៅក្នុង page ហើយយើងចូលជាមួយចូលចូល share កើតហ៎គឺសូមសម្ដីគាត់មកចូល share កើតចុះតែចូលក្នុងនេះសិនហើយចាំដើម្បីខ្ញុំខ្ញុំ share បងប្អូនជាចំណាចាសួស្តីសួស្តីហ្នឹងហើយឥឡូវយើងចាប់ផ្ដើមតែម្ដងទៅព្រោះអីយើងក៏វាមានពេលវេលាតិចដែរហ្នឹងខ្ញុំយកសម្លេងរបស់អ្នកស្រីឌីសាវ៉េតខ្ញុំយកសម្លេងគាត់មកចាក់បន្តិចសិនថាតើគាត់និយាយថាម៉េចហេតុអីបានធ្វើឲ្យយើង ស្ដាប់ហើយយើងយើងទៅជាសែហើយចាអរគុណច្រើនអរគុណច្រើនជាសម្រាងចាអរគុណច្រើនអញ្ចឹងខ្ញុំយកសម្លេងរបស់អ្នកស្រីឌីសាវ៉េត យកមកចាក់បន្តិចនៅភាសាគាត់ឲ្យគាត់បាននិយាយហេតុអីបានខ្ញុំចេញមកប្រតិកម្មនឹងសម្ដីគាត់ចាំតាមតាមគាត់ទៅទៅបានគ្រាន់ថាចិត្តខ្លួនឯងហ្នឹងគឺនៅក្នុងប្រទេសជានិច្ចឧបធម្មធំដោយកាឡាស៊ីណាវត្រាគុអត់តែបានអឺមុននឹងចាប់ដើមកម្មវិធីរបស់តារាញូ ចាជាចាជាបឋមខ្ញុំសូមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជម្រាប សួរបងប្អូនប្រដែលកំពុង មានវត្តមាន តាមដាន ស្ដាប់ខ្ញុំនៅឱកាសនេះសូមបងប្អូនជួយ share បន្តបន្តផងហើយព្រោះនេះវាជា page ថ្មីរបស់ខ្ញុំបញ្ចឹងអាចសូវមានមនុស្សមើលទេបញ្ចឹងសូមបងប្អូនជួយ share share បន្តផងជាពិសេសបងប្អូនជួយ share ដាក់ក្នុងក្រុមបងប្អូនដើម្បីឲ្យបានឲ្យបានផ្សព្វផ្សាយផងចា៎ ហ្នឹងហើយពួកខ្ញុំអត់ប្រាថ្នាអ្វីទេក្រៅពីផ្សព្វផ្សាយហើយចង់ឆ្លុះបញ្ចាំងអំពីតត្តភាពពិតនៅក្នុងសង្គមខ្មែរកុំឲ្យចេញមកនិយាយទាំងឧថាចេញមកនិយាយកុហកបោកប្រាស់អញ្ចឹងហើយថ្ងៃនេះគឺខ្ញុំឆ្លើយតបជាមួយនឹងតារាជើងចាស់គឺអ្នកស្រីឌីសាវ៉េតចាខ្ញុំខ្ញុំសូមឆ្លើយតបគាត់ហេតុអីមកឃើញរូបគាត់ចុះវាចាំងភ្លើងចាខ្ញុំចាញ់ខ្ញុំចាញ់មកឆ្លើយតបជាមួយនឹងអ្នកស្រីឌីសាវ៉េត អឺគាត់សប្ថ្ងៃហ្នឹងគាត់មានអាយុប្រហែលឲ្យខ្ទង់70ឆ្នាំជាងហើយណាខ្ទង់70ឆ្នាំ70ឬក៏60ជើឬខ្ទង់ខ្ទង់បាត់70 70ហើយណា70ឆ្នាំហើយហ្នឹងហើយគឺប៉ុន្តែឃើញគាត់ថាគាត់គឺជាតារាជើងចាស់គាត់នៅរក្សាសុខភាពល្អរក្សាអីគាត់រស់នៅសុខសប្បាយនៅស្រុកខ្មែរចាប៉ុន្តែភាសាដែលគាត់និយាយចេញមកនេះណាគឺថាមនុស្សនេះគឺថាអាត្មានិយមមែនទែននឹងឲ្យតារាស្រុកខ្មែរ មិនថាសម័យណាទេថ្ងៃនេះគឺថាបងវាយអារម្មណ៍លោកអ្នកមកជួបជាមួយនឹងកម្ពុជាសិទ្ធខួរក្បាលយើងកូនស្រីម្នាក់ចាអត់មានគ្នាគ្នាអីទៀតទេគឺថាសំរួលឲ្យបានស្រួលកុំឲ្យមានបញ្ហានៅក្នុងជីវិតហ្នឹងហើយតែយើងមានបញ្ហាក្នុងជីវិតយើងមានដូចថាខួរក្បាលយើងអត់នៅនឹងទេគិតនេះគិតនោះទៅទៅខ្លាចខ្លួន ទៅ ជាឈឺទៅជាអីចឹងទៅទី1 ហើយទី2ការហូបចុក គឺថាខ្ញុំក៏ប្រយ័ត្នដែរអញ្ចឹងចង់ជំរាបសួរអ្នកគ្រូជាបន្តទៀតថាសប្តាហ៍នេះរវល់ច្រើនទេជាមួយនឹងការថតរឿងថត sport អីបាទអឺខ្ញុំសប្តាហ៍នេះអត់មានទទួលគេថតភាពយន្តទេបាទចាដូចថាពីកន្លះខែមុនហ្នឹងអឺលោកហ្វាយសំអាងហើយក្មួយច័ន្ទច័ន្ទលក្ខណាគេអញ្ជើញទៅថតឈុតមួយគឺថាខ្ញុំដើរតួធ្វើជាដូនរបស់សម្ដេចតេជោហ៊ុនសែនហើយសប្បាយចិត្តណាស់បានថតអឺ ដូចថាឈុតហ្នឹងដើម្បីឲ្យយើងដឹងរឿងរ៉ាវពីជំនាន់មុនសម្ដេចតេជោលោកមានគុណបំណាច់លើប្រទេសជាតិទឹកចិត្តរបស់លោកពីខ្មែរដល់ឡើងគឺថានៅដដែលគឺជួយប្រទេសកម្ពុជា ជួយ ប្រជាជនខ្មែរគ្រប់រូបទាំងអស់មិនថាក្មេងចាស់ជរាពិការក្រមានអីទេទឹកចិត្តលោកដូច្នេះចំណុចនេះហើយដែលខ្ញុំចង់ឆ្លើយតបជាមួយនឹងអ្នកស្រីឌីសាវ៉េត ឬលោកយាយឌីសាវ៉េត ដែលខ្ញុំចំណុចនេះហើយដែលខ្ញុំចង់ឆ្លើយតបជាមួយនឹងលោកស្រីឌីសាវ៉េតចាក់សួស្តីពិសិដ្ឋចាក់ចំណុចដែលលោកស្រីឌីសាវ៉េតចេញមកនិយាយនេះណាខ្ញុំចង់ឆ្លើយតប ក្នុងនាមលោកស្រី គឺជាតារាជើង ចាស់ហើយលោកស្រី គឺជា អ្នកសិល្បៈគឺថានិយាយពីអត្តពលអ្នកសិល្បៈគឺ មានអត្តពលខ្លាំងណាស់ព្រោះមានមហាជនគ្រប់គ្រងហើយជាអ្នកចូលរួមក្នុងការផ្សព្វផ្សាយអ្នកស្រី គ្រាន់តែរស់គ្រាន់តែមកកែព្រោះអ្នកស្រីបាននិយាយហើយអ្នកស្រីអត់ខលខ្វាក់គិតអីទេអ្នកស្រីគាត់រសុំរស់ដោយសុខសប្បាយគឺអ្នកស្រីអាចចង់គិតអីទាំងអស់ចង់ប្រទេសជាតិឲ្យលុតឲ្យលាយមិនក៏ដោយអ្នកស្រីអត់ខ្វល់អត់អីទេព្រោះអ្នកស្រីអាយុចិត្តបែបហុកខ្ទង់ចូលចិត្តណៃបែបគាត់នឹងចូលបែបចូលក្នុងអាយុនោះប៉ុន្តែយើងមើលរូបរាងគាត់នៅក្មេងស្អាតណាស់គាត់ស្រស់ស្អាតណាស់សូមសរសើរខ្ញុំសូមសរសើរគាត់ណា គាត់នៅស្រស់ស្រស់ស្អាតណាស់ប៉ុន្តែសម្ដីគាត់នេះគឺជាសម្ដីកុហកបោកប្រាស់ខ្ញុំចង់សួរទៅអ្នកស្រីឌីសវ៉េតការដែលនិយាយពាក្យពិតវាផ្ទះបាញ់ហ៎ខ្ញុំសុំសួរអ្នកស្រីវិញនៅពេលដែលអ្នកស្រីនិយាយពាក្យពិតវារំទះបាញ់ហ៎មិនខំប្រឹងលើកជើងអត់ព្រមនិយាយពាក្យពិតអញ្ចឹងអ្នកស្រីប្រាប់ថាហ៊ុនសែនគឺជាមនុស្សល្អខ្ញុំចែកបន្តិចទៀតខ្ញុំចាក់ចាក់តទៀត ហើយជួយប្រជាពលរដ្ឋអ្នកស្រីរស់នៅក្នុងស្រុកខ្មែរចោះហេតុអីក៏អ្នកស្រីធ្វើខ្វាក់ធ្វើថ្លង់ធ្វើកអត់មើលឃើញអំពីការពិតនៅ ក្នុង សង្គមខ្មែរអីក៏ថោកទាបម៉េះអីក៏អាត្មានិយមម៉េះដោយសារខ្មែរមានមនុស្សចាស់ថោកថោកដូចជាអ្នកស្រីអញ្ចឹងមានចរិត គំនិតអាត្មានិយមថោកទៀតដូចជាអ្នកស្រីចឹងហើយតារាខ្មែរមានសន្តានថោកដូចជាអ្នកស្រីអញ្ចឹងបានជាប្រទេសខ្មែរវាលាយហ្នឹងតារាគេគេលះបង់ធ្វើអ្វីអ្វីសពបែបយ៉ាងដើម្បីជាតិមិនថាតារាភាពយន្តមិនថាបវរកញ្ញានៅពេលឃើញជាតិរងគ្រោះគេលះបង់អស់ហើយថាវិការចំណាយលុយចំណាយធ្វើអ្វីអ្វីសពបែបយ៉ាងដើម្បីជាតិ មានមើលតារាភាពយន្តរបស់របស់តារាភាពយន្តរបស់ Hollywood មួយតួ Titanic ណាបងប្អូនមិនចាំទេតួ Titanic ណាចំណាយលុយប្រមាណលានជិតប្រមាណលានដើម្បីជួយតាអូក្រែនគេធ្វើគេឃើញប្រជាពលរដ្ឋរងគ្រោះគេជួយក៏ប៉ុន្តែអ្នកស្រីឯងនិយាយនោះក៏ហក់បោកប្រាស់ទាំងស្រុង ជួយពលរដ្ឋខ្មែរសម្ដីចោលមកសៀតខ្ញុំស្ដាប់ឮសម្ដីអ្នកស្រីឯងនេះហើយខ្ញុំក្តៅក្រហាយហ្មងណាអ្នកស្រីឌីសាវ៉េតលោកយាយឌីសាវ៉េតចោះសម្រេចកម្មករណាកាវើដែលកំពុងស្រែករាល់ថ្ងៃនោះសម្រេចកម្មករណាកាវើដែលកំពុងស្រែករយុទ្ធធម៌រាល់ថ្ងៃហ្នឹងអ្នកស្រីឯងឆ្លងអីហ៎ មើលទៅភ្នែកអ្នកស្រីឯងអត់តាន់ខ្វាក់អីភ្នែកអ្នកស្រីឯងអត់តាន់ខ្វាក់ទេក៏ប៉ុន្តែណាឥឡូវនេះអ្នកស្រីឯងវាខ្វាក់ហើយព្រោះមើលអត់ឃើញមើលអត់ឃើញពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរស្ដាប់អត់ឮពីសម្រែកនៃការឈឺចាប់របស់ពលរដ្ឋខ្មែរ បងប្អូនខ្មែរត្រូវត្រូវឲ្យអ្នកមានអំណាចផ្លំយកដីធ្លីហ៊ុនសែនដឹកនាំប្រទេស40ឆ្នាំជាង បន្សល់អ្វីដល់ពលរដ្ឋខ្មែរបំណុលចំណាក់ស្រុករបស់ពលរដ្ឋខ្មែរអេក៏ថោកទៀតហ្មងគ្រាន់តែរួមអាកែមកកែដើម្បីរួយេចំទៅ លោកយាយឌីសវេតឯងសត្វថ្ងៃរស់រស់ចាំថ្ងៃស្លាប់ទេមួយថ្ងៃបាយ3ពេលសោះហើយខំខំប្រឹងលើកជើងម៉េចខ្ញុំសួរលោកស្អែងលោកយាយឌីសវេតឯងខំប្រឹងលើកជើងម៉េចគាត់ណាបាយ3ពេលសោះហើយចេញមកនិយាយពាក្យមូសាអញ្ចឹងផ្ទះបាញ់ទេវតាទេវតាលើដើរដីអ្នកស្រីណាលោកយាយឌីសវេត ទេវតាដើរដីណានិយាយពាក្យប៉ិតណាត្រូវនិយាយពាក្យប៉ិតកុំនិយាយពាក្យមូសាអញ្ចឹងសួស្តីឈិនវៀនចាសួស្តីសួស្តីបងប្អូនមកក្រោយ ពាក្យមិនប៉ិតទីណាមានការអភិវឌ្ឍមានតែទឹកភ្នែកពលរដ្ឋខ្មែរសិតតែសម្ដេចនឹងជួយណាស់ស្ដាប់ថែមតិចទៀតខ្ញុំចង់ ខ្ញុំថាស្ដាប់ហើយខ្ញុំហួសចិត្តហ្មងសម្ដីថោកទៀតទឹកចិត្តដ៏ល្អរបស់លោកនេះគឺ ថារកអត់មានចានៅលើពិភពលោកអត់មានមានតែមួយមានតែនាយករដ្ឋមន្ត្រីខ្មែរទេតែលោកដឹងស្គាល់ទុកតរៈប្រជាជនខ្មែរទូទាំងប្រទេសនៅលើពិភពលោកមាន តែរដ្ឋមន្ត្រីខ្មែរទេ ដែលដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ខំលើកជើងម៉េះអីមិននឹកស្មាន ថា លោកយាយឌីសាវេតថោកដល់កម្រិតហ្នឹងណោះតាមពិតខ្ញុំគោរពលោកយាយណាខ្ញុំមិននឹកស្មាន ថាលោកយាយឯងថោកដល់កម្រិតហ្នឹងឯងលោកយាយខ្ញុំស្ដាយខ្ញុំខ្ញុំឮសូរសម្ដីនឹងហើយខ្ញុំហួសចិត្ត មនុស្សល្អហើយល្អល្អល្អមិនធម្មតាហើយល្អល្អលើសគេ នៅលើពិភពលោកគ្មានអ្នកណាល្អដូចសម្ដេចចៅមសៀតសម្ដេចចៅមសៀតអញ្ចឹងកើតតែឈឺចិត្តដែរឬសូវនិយាយចឹងប្រជាពលរដ្ឋដើរធ្វើកញ្ចាស់គេគ្រប់ច្រកលហោ ខ្មែរក្នុងស្រុកធ្វើការត្រូវឯងពួកឈ្មួញបរទេសដែលមកវិនិយោគទុនធ្វើមាន ធ្វើបានណាអឺធ្វើបាបរំលោភសិទ្ធិការងារហ៊ុនសែនអត់មានជួយការពារផងចាជំរាបសួរបងប្អូនមកក្រោយបងប្អូនជំរាបសួរសិតតែហ៊ុនសែនទៅ ជាមនុស្សអស្ចារ្យទៅជាមនុស្សមានគុណអំណាចល្អជាងគេលើ ពិភពលោក តើមានមេដឹកនាំណាថោកទាបដូចហ៊ុនសែនខ្ញុំសួរលោកយាយឌីសវេតឯងនៅលើពិភពលោកនេះបើសិនជាលោកយាយឯងត្រឡប់ទៅវិញត្រឡប់ពីលោកយាយឯងវិញនៅលើពិភពលោកនេះគ្មានមេដឹកនាំណាថោកទាបជាងហ៊ុនសែនទេសក់ចិត្តយកពលរដ្ឋឯងឲ្យគេពិសោធន៍ឆ្នាំលោកយាយឯងនិយាយចេះមិនត្រូវកុំគ្រាន់តែបាយ៣ពេលចេញមកនិយាយពាក្យមិនពិតចឹង ណាលោកយាយឌីសវេតគឺថោកទាបជ្រុលហើយគ្រាន់តែបាយ3ពេលសោះចេញមកនិយាយពាក្យមូសាថោកទាបអញ្ចឹងលោកយាយឌីសវេតហើយលោកយាយអីក៏ថោកទាបម៉េចបើលោកយាយឯងដាច់ខ្លាំងណាស់ខ្ញុំអាចឲ្យបាយ3ពេលហ្នឹងថ្ងៃនឹងខ្ញុំនៅប្រើពាក្យមានសជីវធម៌ជាមួយលោកយាយឯងខ្ញុំអត់តន់ប្រើពាក្យអីគ្រប់គ្រៀបជាមួយលោកយាយឯងទេ ប៉ុន្តែសម្ដីនេះលោកយាយឯងត្រូវដឹងណាលោកយាយលោកយាយឯងកំពុងតែនិយាយពាក្យមិនពិតហ៊ុនសែនធ្វើបាបពលរដ្ឋខ្មែរខ្ញុំជឿចាប់ណាស់ដល់ពេលខ្ញុំលឺសូខ្ញុំលឺសូឌីសវេតនិយាយចឹងឌីសវេតកំពុងតែបញ្ឈឺពលរដ្ឋខ្មែរកំពុងតែបញ្ឈឺកម្មករណាកាវើល និយាយបញ្ឈឺចិត្តកម្មករ Nagawal ដែលពួកគាត់កំពុងរងគ្រោះដោយសារតែក្រុមហ៊ុន Nagawal នឹងរំលោភសិទ្ធិការងារហើយតែបានខ្ញុំថាបញ្ឈឺពួកសពថ្ងៃនេះរបបក្រុងភ្នំពេញកំពុងតែលៀបពណ៌គាត់ព្រោះតែការពារព្រោះតែការពារ Nagawal ធ្វើទុកបុកម្នេញទៅលើកម្មករ Nagawal អត់ដោះស្រាយឲ្យគាត់ ពួកអតកែណាកាវើនឹងវាទៅរកស៊ីធ្វើមានធ្វើបាននៅក្នុង នៅក្នុងស្រុកខ្មែរដល់ពេលមានបញ្ហាគ្នាចេញមកធ្វើការតវ៉ាគេចោទគ្នា ថាគ្នានឹងតវ៉ាខុសច្បាប់អយុត្តិធម៌ណាស់សង្គមមួយដែលមានភាពយុត្តិធម៌ពលរដ្ឋខ្មែររស់នៅត្រូវមានភាពយុត្តិធម៌នៅពេលគេរំលោភសិទ្ធិការងារគេរំលោភគេគេធ្វើប្រឆាំងនឹងច្បាប់ការងារ ហើយលោកយាយអីក៏ថោកទៀងម៉េះហើយលោកយាយឌីសវ៉េតគេឲ្យច្រាស់បាយតែ3ពេលសោះហ៊ានចេញមកនិយាយអញ្ចឹងហេតុអីបានខ្ញុំឈឺចាប់ម្លឹងម្លឹងព្រោះខ្ញុំគឺជាអ្នកគ្រប់គ្រងយ៉ាងកាប់មុខទៅលើគាត់ថោកទៀបខ្លាំងមែនទែនដោយសារការស្រឡាញ់ផ្កាត់មុខនឹងឯង នឹងស័កសមជាតារារៀមច្បងគួរឲ្យតម្លៃហ៎ទេបើឬមួយក៏គេឲ្យលើសពីហ្នឹងបើគេឲ្យបើគេឲ្យលោកយាយឌីស្វេតឯងលើសពីហ្នឹងខ្ញុំមិនដឹងទេបើគ្រាន់តែច្រាស់បាយបីពេលដើម្បីរស់ត្រៀមចាំថ្ងៃងាប់នៅ នៅជីវិតចុងក្រោយចុងក្រោយហ្នឹងណាកុំចេញមកនិយាយ បញ្ចើបញ្ចើបញ្ឈឺនៅទឹកចិត្តពលរដ្ឋខ្មែរអញ្ចឹងកម្មករ Nagawal ពួកគាត់ កំពុងរង គ្រោះវេទនាខ្លាំងណាស់តើមើលកម្មករចំណាក់ស្រុកមើលតើពួកគាត់វេទនាប៉ុណ្ណា ដែលហ៊ុនសែនហ៊ុនសែនដែរយកចិត្តទុកដាក់ទៅមើលថែពួកគាត់ដែរផ្ដាំផ្ញើដែរទៅទៅជួបមេដឹកនាំគេប្រាប់ទៅមេដឹកនាំគេថាគាត់ជួយ សម្រួល ធ្វើម៉េចដល់កម្មករ disability ជាស្រីម្នាក់ខ្ញុំសូមទានខំសុំទានរបស់ហ៊ុនសែនដូរយក សេចក្តី សុខផ្ទាល់ខ្លួនឯងពីព្រោះ disability រស់នៅក្នុងប្រទេស បារាំង ធ្វើយ៉ាងពិបាកធ្វើការយ៉ាង ពិបាកហេតុនេះហើយ ហើយ deserve ធ្វើបែបថោកជាងសត្វឆ្កែទៅទៀតអឺខ្ញុំប្រាប់ deserve សំដី deserve មួយម៉ាត់នេះហ่าខ្ញុំថាឆ្កែនៅមានតម្លៃជាង deserve ថោកលើសត្វទៀតខ្ញុំថាលោកយាយ deserve ឯងសំដី dis មកคลิปនេះហ่า លោកលោកយាយឯងធ្លាប់មានតម្លៃឧត្តមឧត្តមប៉ុណ្ណាក៏ដោយតាមអាឃ្លីបនេះលោកយាយឯងថោកលើសัตว์ទៀតណាលោកយាយឌីសាវេតលោកយាយឯងថោកខ្លាំងណាស់ខ្ញុំមិនស្មានថាតារាតារាភាពយន្តដល់ល្បី តាំងពីសង្គមចាស់ឧត្តមឧត្តមស្គមកាច់និយាយចំខ្ញុំគោរពគាត់ណាខ្ញុំគឺថាខ្ញុំស្រឡាញ់ផ្កាប់មុខ មនុស្សស្មានថាសម្ដាន ថោកដេរឆានអញ្ចឹងទេគាត់នៅបាយ3ពេលគេឲ្យច្រាស់សោះយីសតែល្អជាងគេលើពិភពលោកងាប់ហើយយកខ្មាស់មាត់ទេហ៎និយាយចឹងចឹងអត់ខ្មាស់សៀមអត់ខ្មាស់អីហ៎វាល្អជាងគេលើពិភពលោក លោកព្រះអើយលោកព្រះ មេដឹកនាំដែលល្អគឺគេខំប្រឹងដឹកនាំប្រទេសប្រើគ្រប់វិធីធ្វើម៉េចឲ្យពលរដ្ឋគេមានការងារធ្វើ ស្វែងរកដំណោះស្រាយជូនពលរដ្ឋមែនមេដឹកនាំដែលល្អណាមិនមែនមេដឹកនាំល្អពេលពលរដ្ឋមានបញ្ហាចាប់ដាក់គុកទេមេដឹកនាំដែលល្អគឺមេដឹកនាំដែលពលរដ្ឋមានបញ្ហាស្វែងរកដំណោះស្រាយជូនពួកគាត់តែហ៊ុនសែនគឺជាមេដឹកនាំថោកទាប ពេលដែលពលរដ្ឋមានបញ្ហារត់ទៅរកចាប់គាត់ដាក់គុកដែលរត់ដំណោះស្រាយជូនពួកគាត់ហ៎ហាយាយឌីសវេតឬមួយយាយអីចាស់ឡើងវិញហើយបានចេញមកនិយាយភ្លើអញ្ចឹងពាក្យយាយឯងនិយាយបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមខ្មែរទេយាយឯងកំពុងកុហកបោកប្រាស់មហាជន កំពុងកុហកបោកប្រាស់ទស្សនិកជន អ្នកគ្រប់គ្រងគាត់ព្រោះយាយឯងគឺជា គឺជាមនុស្សម្នាក់ ណាគឺជាតារាដែលដែលមហាជនគេគ្រប់គ្រងអញ្ចឹងរាល់សម្ដីយីឯងក៏ជាក៏វាវាអាចប៉ះពាល់នឹងអារម្មណ៍គេដែរយីថោកអីថោកមែនទែនអឺមិនថាបងគាត់ជា តារាពីសម័យដើមឥឡូវក៏គាត់នៅចូលរួមសម្ដែងខ្ញុំក៏នៅតែគ្រប់គ្រងគាត់ខ្ញុំនៅស្រឡាញ់ខ្ញុំនៅតែគ្រប់គ្រងគាត់ណាគឺថាខ្ញុំគោរពគាត់ដែរខ្ញុំទៅសើនៅធ្វើនៅអាថាការសម្ដែងរបស់គាត់ ណាភាពសគុតសគុំមនុស្សហើយមិនដឹងថាមនុស្សនេះមានពុតត្បុតនិយាយអត់មានការពិតអញ្ចឹងហើយមិនបើបើបើបើមិននិយាយផ្ទះបាញ់ហ៎ហ៎លោកនិយាយឌីស្វេត ពាក្យអត់ពិតនិយាយពាក្យមិនពិតនេះដល់ដល់ពេលប៉ះប៉ះប៉ះតារាដែលខ្លួនឯងស្រឡាញ់លុកស្ទួយចឹងទៅដូចឈឺចិត្តមែនតែនហ្មងខ្ញុំតារាខ្មែរបច្ចុប្បន្នខ្ញុំមិនឲ្យតម្លៃទេដោយសារអីគ្នាគឺជាតារាទំងើបណា គ្នាប្រឹងអឺថាតារាសប្តាហ៍ថ្ងៃនេះអាតារា ថ្មី ថ្មីហ្នឹងគ្នាខំត្រខំនេះគេចឹងទៅដើម្បីបានធ្វើម៉េចបានទៅអែបគេចឹងទៅធ្វើម៉េច ណាអាតារាសម័យដើមយើងគឺជាតារាសម័យដើមត្រូវទុកគំរូល្អឲ្យគេហើយយើងអាយុនឹងហើយយើងទៅចង់បាននេះទៀតចៅមសៀតមែនទេលោកយាយឌីសវេតអើយមនុស្សស្មានថាលោកយាយថោកដល់កម្រិតហ្នឹងឯងអត់នឹកស្មានទេបាយ៣ពេលសោះ ហើយប្រើភាសាសិទ្ធិហ៊ុនសែនល្អល្អលើសគេក្នុងពិភពលោក លោកយាយនិយាយអត់ចេះខ្មាស់មាត់ទេលោកយាយមាត់លោកយាយអីស៊ីអាចហើយល្អលើសគេលើពិភពលោកខ្មាស់យួនខ្មាស់សៀមហើយយួនឯសៀមវាអង្គុយសាច់យ៉ាស់មាត់នោះពិសេសសៀមតើមើលពលរដ្ឋខ្មែរប្រមាណប្រមាណប្រមាណម៉ឺនប្រមាណប្រមាណម៉ឺនប្រមាណប្រមាណនេះណាប្រមាណប្រមាណម៉ឺនប្រមាណពាន់កំពុង តែធ្វើទៅធ្វើកញ្ចះគេនៅស្រុកសៀមហ្នឹង ហ្នឹងមិនដឹកនាំល្អមិនដឹកនាំល្អឲ្យពលរដ្ឋដើរធ្វើកាចះគេអញ្ចឹងហ៎ទៅមើលនៅកូរ៉េណាពលរដ្ឋខ្មែរប្រមាណម៉ឺនប្រមាណពាន់ប្រមាណសែនប្រមាណលានណាកំពុងតែធ្វើកាចះគេនៅស្រុកកូរ៉េទៅមើលនៅអារ៉ាប់ពលរដ្ឋខ្មែរធ្វើកាចះគេប្រមាណម៉ឺនប្រមាណពាន់ប្រមាណសែនស្រុកខ្មែរនៅសប្តាហ៍ថ្ងៃនេះសកម្មធំធំហ្នឹង ប្រមាណថាកែធំជាខ្មែរប្រមាណនេះសិតតែជាជនបរទេសមកធ្វើមាន បាននៅលើស្រុកខ្មែរហើយរំលោភសិទ្ធិការងារធ្វើបាបកម្មករ ខ្មែរទៀតហើយមិនក៏លោកយាយឯងថាហ៊ុនសែននឹងមានចិត្តមេត្តាធម៌ឬមួយលោកយាយឯងនឹងបានស្អីបានស្អីនោះកុំគ្រាន់តែបាយ3ពេលដើម្បីរងចាំថ្ងៃស្លាប់លោកយាយឯងមកប្រើពាក្យមូសាអញ្ចឹងលោកយាយ ថោកទាបណាស់ណាលោកយាយឌីសវេតប្រើខួរក្បាលណាឲ្យចេះគិតផង ក្នុងនាមជា តារាតំណាងឲ្យវប្បធម៌ជាតិណាចូលរួមចំណែកក្នុងការផ្សព្វផ្សាយអីសំដីចោលមកសៀតចឹងចេះយកមកនិយាយកើតដែរអ្នកស្រីហើយចាសសួស្ដីបងប្អូន នឹងខ្ញុំមិនអត់ទេខ្ញុំខ្ញុំស្ដាប់ហើយខ្ញុំហួសចិត្តហ្មងដល់ឮសូរសម្ដីគាត់និយាយអញ្ចឹងដូច្នេះសូមឲ្យលោកមានបច្ចុប្បន្នយុយឺនយូរសុខភាពល្អទេបាទនាំកូនចៅលោកយាយឯងទៅអស់គុណទៅលុតណាទៅលូនទៅស្វែងគុំណាលូនទៅស្វែងគុំហ៊ុនសែនទៅ លោកយាយឌីសវ៉េត បើ លោកយាយឯងចង់អរគុណណាចង់អរគុណចង់អរគុណនាំតែក្រុមគ្រួសារលោកយាយឯងនឹងទៅស្វែងគុំអរគុណហ៊ុនសែនទៅដឹងគុណតែក្រុមគ្រួសារលោកយាយឯងទៅហើយហ៊ុនសែនណាมันបាន មានគុណมันបាន ធ្វើអ្វីៗដើម្បីពលរដ្ឋខ្មែរទូទាំងប្រទេសទេហ៊ុនសែនបំផ្លាញខ្មែរ ហ៊ុនសែនធ្វើអ្វីអ្វីគ្រប់យ៉ាងដើម្បីតែអំណាចទេហ៊ុនសែនមិនបានធ្វើអ្វីអ្វីដើម្បីពលរដ្ឋខ្មែរទេបើហ៊ុនសែនធ្វើអ្វីអ្វីគ្រប់យ៉ាងដើម្បី ខ្មែរហ៊ុនសែនមិនមែនទុកឲ្យខ្មែរវេទនាមិនមែនឲ្យខ្មែរនិរិបប្រត់ប្រាស់មិនមែនបណ្ដោយឲ្យថកែបរទេសមកធ្វើបាបខ្មែរអញ្ចឹងទេលោកយាយអីរៀនប្រៅខួរក្បាលគិតណាលោកយាយលោកយាយឌីសវេតកុំប្រើអណ្ដាតកលាស់ចេញមកនិយាយទាំងភ្លើអញ្ចឹង អឺបងអត់តាន់ទេចាំតិចទៀតចាំដាក់ឲ្យខ្លាំងជាងនេះដាក់ឲ្យបានខ្លាំងជាងនេះបានដឹងច្បាស់សម្រាប់ខ្មែរមើលបងបង ទូទាំងពិភពលោកក្នុងប្រទេសកម្ពុជាបានដឹងថា Disability នេះធ្វើឲ្យតារាគ្រប់គ្រប់ពិភពលោកគេបានគ្រប់គ្រងរាជរបស់គេស្រឡាញ់ក្នុងបេះដូងរបស់រាជរបស់គេណាស់ទេដល់ពេលខ្ញុំឃើញនិយាយចឹងខ្ញុំហួសចិត្តហ្មង តាមពិតគាត់គួរតែក្នុងនាមគាត់ជាតារាដែលគាត់មានអ្នកគ្រប់គ្រងគាត់មានអ្នកស្រឡាញ់មានអ្នកគោរពគាត់ចឹងគាត់គួរតែបន្សល់នៅស្នាដៃសិល្បៈល្អល្អខ្ញុំធ្លាប់ឃើញធ្លាប់អីចឹងណាខ្ញុំកោតសរសើរគាត់ណាខ្ញុំសរសើរគាត់ក៏ប៉ុន្តែដល់គាត់ចេញមកនិយាយនេះនេះមិនសល់ទេបន្សល់ការឈឺចាប់កំពុងនិយាយបញ្ចោតបញ្ចើនៅលើទឹកភ្នែករបស់បងប្អូនកម្មករនាការវើល បើខ្ញុំជាសាច់ញាតិរបស់បងប្អូនកម្មករណាកាវើលខ្ញុំមិនដឹងឈឺចាប់ប៉ុណ្ណាឯងចឹងមកគេថាតារាស្រុកខ្មែរគឺជាតារាចោលមួយទៀតឬ មួយ ក្រុមរបស់មីមេបនហ៊ុនស៊ីណាយីឌីសាវេតឬយីឯងហ្នឹងក្រុមមីមេបនហ៊ុនស៊ីណាបានចេញមកនិយាយអញ្ចឹងចំណាស់នឹងឲ្យមានគេទិញដែរហ៎មិនជឿទេខ្ញុំអត់ជឿទេ គួរតែបន្សល់អ្វីដែលល្អសម្រាប់សង្គមខ្មែរក្នុងនាមជាតារារៀមច្បងហើយជីវិតចុងក្រោយហ្នឹងក៏បន្សល់នៅឯងសម្ដីឯងថោកទាបអញ្ចឹងណាលោកយាយឌីសាវ៉េតថ្ងៃហ្នឹងខ្ញុំសូមឆ្លើយតបទៅគាត់ប៉ុណ្ណឹងប៉ុណ្ណឹងបានហើយប៉ុន្តែអាចមានលើសនឹងទៀត អានឹងខ្ញុំខ្ញុំបានស្ដាប់ខ្លីទេខ្ញុំអត់បានស្ដាប់ដល់ចប់ទេសម្ដីចប់ទៅមុខទៀតបើស្អែកបើសារខ្ញុំទៅមុននឹងខ្ញុំទៅមកចេញពីក្រៅរឿងហំបន្តិចអញ្ចឹងនិយាយហើយគេលោតិចទៀតធ្វើអីទៅភ្លេចហ្នឹងហើយអូខេបងប្អូនអញ្ចឹងអរគុណច្រើនខ្ញុំសូមចេញមកនិយាយហើយសូមឆ្លើយតបជាពិសេសទៅលោកយាយឌីសាវ៉េតសូមនិយាយពាក្យពិតកុំនិយាយពាក្យកុហកបោកប្រាស់និយាយអ្វីដែលជាបើបើថាចង់និយាយ បើលោកយាយឯងមិនណាច់នឹងចង់មកនិយាយអំពីការពិតណាឆ្លុះបញ្ចាំងអំពីការពិតណាពីតតិភាពពិតក្នុងសង្គមខ្មែរកុំនិយាយកុហកបោកប្រាស់បើមិនហ៊ាននិយាយទេកុំនិយាយហើយភាសាប្រើមកសារល្អណាស់នៅលើពិភពលោកនេះហាថោកទាពេកហើយលោកយាយឌីសាវេតគាត់តែច្រាស់បាយបីពេលកុំចេញមកកុហកគេចឹងថោកទាពេកហើយ ខ្ញុំប្រាប់តែលោកយាយឯងវិញគ្រាន់តែបាយ3ពេលកុំប្រើភាសាថោកទាបដល់កុហកគេអញ្ចឹងអានេះវិធីបោកដល់ថោកទាបបើថាខ្វះខ្លាំងណាស់ខ្ញុំដាក់ទៀនឲ្យត្រឹមបាយ3ពេលហ្នឹងបើថាលោកយាយខ្ញុំអត់ឲ្យលោកឯងដើរមិនឲ្យលោកយាយ display ឯងដើរកុហកគេទេគ្រាន់តែមករស់បាយ3ពេលខ្ញុំដាក់ទៀនឲ្យដល់ដល់ថ្ងៃងាប់ខ្ញុំអត់ឲ្យដើរដើរកុហកគេទេ ដេកស៊ីដេកស៊ីដល់ថ្ងៃងាប់ទៅហើយមិនបាច់ទៅនិយាយបើកុហកបោកប្រាស់ណាទេឬមួយហ៊ុនសែនវាឯងដែរកុហកគេអញ្ចឹងគាត់របាយបីពេកច្រាស់ត្រៀមថ្ងៃងាប់ហ្នឹងបើបំណាច់ចេញបើបំណាច់ថាចេញមកនិយាយនិយាយការពិតបើបើមិនហ៊ាននិយាយការពិតកុំនិយាយ បើមិនឈប់មិនចាំងអំពីតត្តភាពក្នុងសង្គមខ្មែរទេកុំនិយាយភាពអយុត្តិនៃធម៌សង្គមសពថ្ងៃនេះណាសូម្បីតែកូនក្មេងក៏វាមើលឃើញដែរក្បាលកញ្ចាស់ចំណាស់នឹងឲ្យចេញមកកុហកក្មេងអញ្ចឹងអានេះគេមិនមែនបោចស្កើបដៅទេគេបោចប្រច្រាស់ណាស់និយាយឌីសវេត អឺខ្ញុំសុំទោសបងប្អូនខ្ញុំថាខ្ញុំឡាយតែបន្តិចទេដោយសារអីខ្ញុំចង់ចេញមកគាត់និយាយឆ្លើយតបផ្ដាំផ្ញើទៅគាត់តែបន្តិចទេស្ដាយស្ដាយមែនចាក់ត្រឹមត្រូវចន្ទរតនាគីមតាមពិតសម្រាប់គាត់ពីខ្ញុំខ្ញុំគោរពគាត់មែនខ្ញុំមិនដែរថាឃើញគាត់គឺមើលទៅគាត់មានភាពស្ងប់ស្ងាត់គាត់តែងតែ បណ្ដោះបណ្ដាសិល្បៈអីអីចឹង សពចេញមកសិតឯណាក្នុងពិភពលោកគ្មានណាល្អដល់កុហកនេះវាកុហកវាថោកទាបជ្រុលហ្មងណាហើយគេឲ្យម៉ានកុំនិយាយវាល្អជាងពូចាស់ថាពូចាស់បដៅក្មេងឲ្យនិយាយពាក្យពិតកុំមូសាប៉ុន្តែលោកយាយឯងកំពុងតែបដៅក្មេងឲ្យ ប្រើពាក្យមូសាមិនឲ្យប្រើពាក្យពិត ក្នុងនាមជាចាស់ទុំអីហ្នឹងឯងអាលោកយាយឌីសាវ៉េតអាហ្នឹងឯងចរិតចាស់ទុំអាហ្នឹងឯងផាត់ព្រៀនគេឲ្យមូសាអញ្ចឹងហ៎ប្រើពាក្យមូសាអញ្ចឹងហ៎ហាគេណាគេជាតារារៀមច្បងតារាចាស់ទុំអញ្ចឹងគេបន្សល់ណាអ្វីដែលជាគំរូដល់មនុស្សជំនាន់ក្រោយ ពធហើយហើយមិនត្រឹមថាមនុស្សគំរូក្នុងស្រុកខ្មែរពិភពលោកទៀតនេះចាស់ឡើងវិញនេះមិនធម្មតាចាស់ឡើងវិញហ្មងណាថ្ងៃនេះផ្ដាំផ្ញើប៉ុណ្ណឹងណាប្រាប់ឲ្យហើយឌីសវេតថ្ងៃនេះខ្ញុំផ្ដាំផ្ញើលោកយាយឯងប៉ុណ្ណឹងហើយនៅប្រើភាសាគ្រប់លោកយាយឯងសម្បើមប៉ុន្តែឃ្លីបក្រោយមិនធានាទេណាប្រាប់ទៅវិញ คลิปក្រោយអត្តរាទេ ថាខ្ញុំនឹងអាចប្រើភាសាយ៉ាងម៉េចទៅលើលោកយាយឯងចាហ្នឹងហើយអរគុណច្រើនបងប្អូន ដែលបាន តាមដានស្ដាប់ខ្ញុំហើយក៏សូមបងប្អូនជួយ share ផងពួកខ្ញុំមិនតែខ្ញុំ ហួសចិត្តមានតែហួសចិត្តទេដើមផ្ញើជាពិសេសទៅលោកយាយឌីសាបេតបើបើបើមិនចាំបាច់ទេកុំនិយាយគេថាគោទេ ចឹងអរគុណស្ថាបស្ថាទៅទៅលូតអរគុណលឹកជើងហ៊ុនសែននាំវងតកូលនាំកូនស្រីនឹងតើតើហ៊ុនសែនធ្វើទៀតក៏បានដែរអូយាយនឹងបានប្រហែលទេបាយ3ពេលត្រៀមថ្ងៃងាប់នឹងឬមួយកើតជាជំទាវថោកទៀតប្រហែលតែដឹងយ៉ាងបានឲ្យធ្វើជំទាវមានជំទាវ52យ៉ាងមើលទៅស្រុកខ្មែរច្រើនជំទាវ52ទេ សិតតែក្រុមជំទាវ52បងប្អូនដល់ជំទាវ52មានជំទាវបៀតងចាអូខេបងប្អូនចង់អរគុណច្រើនបងអរគុណច្រើនហើយជូនពរបងប្អូនខ្មែរសូមមានសុខភាពល្អហើយខ្ញុំក៏សូមជូនពរដល់បងដល់បងប្អូនកម្មករនាការវើសូមឲ្យបងប្អូនជោគជ័យក្នុងការតវ៉ារបស់បងប្អូនសូមឲ្យអាជនផ្ដាច់ការនឹងវាលះបង់នៅអាកំណត់ថោកទៀតក្នុងការធ្វើទុកបុកម្នេញរបស់ដល់បងប្អូនសូមឲ្យទេវតាដែលវត្ថុស័ក្តិសិទ្ធិបាទពិតជាមានមែនណា ទេវតានឹងចេញមកបារាមមកអាជនថោកទាបអស់ទំនួដែលវា មានប៉ុនប៉ងធ្វើបាបទៅលើបងប្អូនចាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលា